ជួយកូនបន្តិចទៅណាព្រោះថាកូនអត់មានប្លង់ដីអីទៅដាក់ដើម្បីបងរំលោះម៉ូតូទេម៉ែជួយខ្ញុំបន្តិចទៅណាម៉ែណាខ្ញុំមិនអត់ឲ្យម៉ែពិបាករឿងសងទេគ្រាន់តែម៉ែយកប្លង់ដីទៅដាក់ទៅគឺគេឲ្យកូនហើយម៉ូតូហ្នឹងម៉ែគ្រាន់តែឈើឈ្មោះដាក់ប្លង់ដីឲ្យខ្ញុំសិនទេម៉ែ នហើយមិនក៏កូនឯងយកជូងលាបមុខអញ្ចឹងកូនប្រឡាក់អស់ហើយមកមកមកមកចាំម៉ែជូតឲ្យណាជូតមុខឲ្យអាណែហូបបាយដឹងអត់អត់ទេអត់លាងមុខទេអីខ្ញុំខំផាត់ឡើងស្អាតនេះអាខ្ញុំលាងមុខចាញ់ម៉ែម៉ែឯងចំណាយខ្ញុំមែនចាស់ហើយហ្នឹងណានៅចង់ស្អាតដល់ណាទៀតម៉ែតែមិនក៏មិនឡើងដូចខ្ញុំណាកូនណាកូនកូននេះម៉ែតាកូនម៉ែតា នេះកុំយកជូនលៀបមុខអញ្ចឹងអីណាកូនណាណាលៀបមុខធ្វើអីចាញ់ញ៉ាំលៀងឯងញ៉ាំផាត់យ៉ាងស្អាតកូនហើយមិនក៏កូនឯងលោឡាដាក់ម៉ែអញ្ចឹងកូនមិនក៏លោឡាដាក់ម៉ែអញ្ចឹងនេះ ហូតមកសាក់តែអាលី ញហ្មងហ៎មើលដើរស្រួលម៉ែម៉ែម៉ែមើលក្បាលខ្ញុំមើលម៉ែឈឺកូនសាកូនសាឈឺណាម៉ែក្បាលកូនឯងនឹងទៅត្រូវស្អីបានឈឺឈាមហូរខ្លាំងមកចឹងម៉ែហ៎អូយវិថីនេះគឺឲ្យអានេះវាមានស្រីហ្នឹងឯងសួរនោះរឿងលុយរឿងកាក់មួយវាតិចតួចសោះហ្នឹងក៏វាវាយខ្ញុំដែរម៉ែអូយម៉ែមើលក្បាលខ្ញុំមកម៉ែ មកកូនណាកូនកូនអើយនៅឲ្យស្ងៀមមើលម៉ែជូតជូតអូយឈឺម៉ែតិចតិចអូយហើយត្រូវស្អីកូនហ៎អូយប្រាប់តែប្តីវាយហ្នឹងអីសួរដែរដែរវាមិនបានទៅជាអញ្ចឹងនេះបាត់យំទៅចៅ កូនណាកូនកូនកូនកូនកូនអូយអូយម៉ែម៉ែទៅនេះណែកូនណាកូនកូនកូនកូនកូនណែកូនកូនសាកូនសាណែកុំទៅតតាំងជាមួយបងអីណាបងអត់ដឹងអីទេកុំធ្វើអញ្ចឹងកូនម៉ែឯងកាន់ជើងវាឯងម៉ែឯងឃើញវាយកដីគប់ខ្ញុំអត់ម៉ែឯងឃើញអត់មិនដឹងឈួតមិនដឹងណែកូនសាកូនសាថាកុំឲ្យតតាំងជាមួយបងក្រែងកូនឯងដឹងហើយអីថាបងកូនឯងយ៉ាងម៉េចនេះខ្ញុំមិនដឹងទេ ពុំបាក់ចិត្តរឿងប្តីនឹងកាន់ជើងវាហ្នឹងឯងម៉ែឯងចាំមើលអាហ្នឹងទៀតអូយថាឲ្យឈប់តតាំងជាមួយបងម៉ែចាំមើលបើខ្ញុំយកវាទៀតឲ្យខ្ញុំងាប់ចោលកូនហ្មងហើយចាំមើលឯងប្តឹងឲ្យដាក់គុកហ្មងណែកូនសាក់ឈប់ជេរប្តីទៀតទៅមានរឿងអីនាំគ្នាដោះស្រាយតាមស្រួលទៅណាកូនអូយដោះស្រាយអីម៉ែម៉ែមើលក្បាលខ្ញុំចាញ់ឈាមឲ្យដោះស្រាយមួយវាមិនអាងធ្វើប្តីគេអាងធ្វើមនុស្សប្រុសចង់វាយចង់ធាក់ ឯងមើលវាវាយខ្ញុំបាយក្បាលហើយឥឡូវកូនឯងគិតគិតយ៉ាងម៉េចណាខ្ញុំមិនដឹងឯម៉ែតែយប់ហ្នឹងខ្ញុំសុំដេកនៅនឹងមួយយប់ម៉ែព្រឹកឡើងចាំទៅដោះស្រាយមួយវាខ្ញុំនឹងប្តឹងវាដាក់គុកមកអាហ្នឹងខ្ញុំមើលអាណាឈ្នះអាណាត្រូវយមើលណែមើលមុខអញទៀតហើយកូនម៉ែថាកុំឲ្យតតាំងបងកូនឯងអញ្ចឹងទៅហើយហ្នឹងអីកុំឲ្យគិតដល់ឋានៈហ្នឹងអីកូនអីកូនឯងនេះវានៅតូច ហើយអាឪវានេះវាជាប់គុកជាប់ច្រវាក់អាណិតគ្នាដែលក្មេងវាមិនដឹងអីនេះបើមានរឿងអីដោះស្រាយគ្នាទៅហើយបើថានៅជាមួយគ្នាមិនកើតទេចាំកូនឯងគិតទៀតណាខ្ញុំដឹងឯម៉ែតែខ្ញុំលើកលែវាវាវាយខ្ញុំបែកក្បាលប៉ុណ្្នឹងអីចាំមើលឯងម៉ែឯងឃើញទេវាវាយក្បាលខ្ញុំហូរឈាមឯងក្បាលខ្ញុំមិនមែនត្រឡោកទេណាម៉ែអើយមើល ចាំម៉ែជូតឈាមឲ្យអស់សិនអូយតែជូតនោះមិនទៅយកប្រេងកាឡាមកហូរឈាមខ្ញុំអូយម៉ែភ្លេចកូនអើយចាំម៉ែទៅយកប្រេងកាឡាមិនឈួតសោចទេម៉ែដាក់មកនឹងឡើនោះសោចនោះណាអូយអ្នកកូនអ្នកកូនកុំមាត់ថាឲ្យបងអីគ្នាអត់ដឹងអីទេណាម៉ែម៉ែលៀបឲ្យម៉ែអូយកូននេះកូនតិចតិចម៉ែខ្លាំងឲ្យកូនកូនម៉ែជូតឈាមឲ្យអូយបានហើយគេម៉ែលៀបធ្នមធ្នមតាកូនណែម៉ែលៀបឲ្យធ្នមធ្នមអូយលៀបឈឺឈឺកាន់ជើងមិនឈួតហ្នឹង ហើយព្រោះតាវីណាប្រេកខ្ញុំវាយខ្ញុំបងអត់ដឹងអីទេណា ថាកុំអោយថាអោយបងគ្នាអត់ដឹងអីតាំងពីដើមមកហើយមិនក៏ចឹងកូនតែឯងកាន់ជើងវាមិនហ៎មិនជើងណែកូនណែកូនមើលមកអញទៀតបងលប់លប់ឈូតឈូតចឹង Thank you. យាយយាយ Vivo ហើយយាយស្អីគេ Vivo ស្អីកូនយាយមីងសើមីងសើអាមីងសហ្នឹងវាមិនឆាប់និយាយមើលរបត់ខ្សែពីក្រោមផ្ទះហ៎ឥឡូវគាត់អឺដេញអឺគប់គេគ្រប់គ្នាយាយតោះទៅលឿនទៅយាយគេចាប់គាត់អត់ឈ្នះទេយាយតោះទៅលឿនទៅយាយឆាប់ឡើងពួកយើងវាដាច់ខ្សែហើយវាអត់ស្គាល់ណាគេទេប្រយ័ត្ន បាយក្បាលឡើងឡើងលឿនឡើងណែហេហេទៅស្គួតឈប់គប់លឿនបើមិនអញ្ចឹងដកដើមលហុងវាយបាក់កឡោះហ៎ បើកូនឯងឲ្យដុំថ្មម៉ែទៅដល់ផ្ទះវិញម៉ៃឈប់ចងកូនជាមួយខ្សែទៀតហើយឲ្យតែកូនឯងឲ្យដុំម៉មមកម៉ែ វារបត់អីរបត់ទៅកុំឈឺក្បាលជាមួយវាសោកូនសោសោកូនម៉ែមិនក៏របត់ស្រងចឹងកូនខ្មាស់គេណាខ្មាស់គេកូនចាំម៉ែស៊ីឲ្យណាកូនណាចាំម៉ែស៊ីឲ្យកូន Mm-hmm. កុំធ្វើចឹងកូនណាកុំមកគេណាកូនម៉ែតោះទៅផ្ទះជាមួយណែកុំវាកុំកុំគប់គេកុំគប់គេអីណាកូនទៅផ្ទះមួយម៉ែវិញណាកូនណាមកមកតោះកូនម៉ែតោះទៅមួយម៉ែមកកូនមកឃ្លានបាយតោះតោះម៉ែមានបាយឲ្យកូនហូបតោះតោះអើទៅវត្តកុំពូវាទៅទៅទៅកូនទៅមួយម៉ែអូយមើលមើលចាក់លេខអីខ្លះទេនេះអុយ4ប៉ុសទៀតណា អូត្រូវអា3លេខមកល្ងាចនេះសាធុកសាធុកសាធុក បាន3លេខហ្នឹងក៏បាន30ម៉ឺនដែរបើយើងចាក់500អូយសិតតលេខហុងស៊ុយនេះម៉ែឯងក៏អញ្ចឹងដែរនៅមិននៅទៅខ្វល់ជាមួយមីឈួតឡប់ស្តេចមើលលេងជាហ្នឹងហើយម៉ែឯងក៏អញ្ចឹងទៀតទៅតាមវា អញ្ចឹងបានខ្ញុំមិនយកមកឯងមកនៅជាមួយព្រោះមកឯងនេះចិត្តធាត់ជាមួយវាពេកឲ្យវារុញមកឯងនេះអុកដី ស្នាងឯងមកឯងនេះមិនបាក់ចកេះបើមកឯងបាក់ចកេះមែនខ្ញុំបានលុយពីណាមកមើលមកឯងទៅបើខ្ញុំរាល់ថ្ងៃនេះជាមួយប្តីខ្ញុំរោគតែមរស់មរស់ទេគ្មានសល់លុយដូចគេទេឲ្យម៉ែនេះបដ ாய் គេយ៉ាងម៉េចទៅកូនទោះឈួតក៏ដោយជាក៏ដោយ ម៉ែមិនបោះបង់គេចោលទេណាកូនអូយស្រេចតែម៉ែទេអញ្ចឹងតាមពីកូនឈួនឲ្យត្រុកត្រុកត្រុកត្រុកមិនដឹងជាពាក់កម្មជាមួយវាបជាតិមុននោះប្រហែលទេបានពីឈួនដឹងតាមធ្វើបាបម៉ែដល់ជាតិនឹងអញ្ចឹងហ៎ម៉ែអត់បានគិតអញ្ចឹងទេទោះកូនទៅជាស្អីក៏ដោយក៏ម៉ែត្រូវតែតាមមើលតែគេអូយណែខ្ញុំសុំខ្លាចម៉ែឯងហើយបើខ្ញុំជាម៉ាក់ឯងវិញណា ខ្ញុំសុកចិត្តកាត់មីឈួតនឹងបោះចោលទុកវារើសអីទៀតនេះបើវាលេងដឹងអីហ្នឹងម៉ែឯងនៅខំប្រឹងអោបកសោបវាទាំងវាឈួតអាឡប់អាលីអញ្ចឹងហើយហ្នឹងដើរតាមកដាខ្នល់ទោះម៉ែឯងដាក់ចង្វាក់ក៏វាមិនជាប់ដែរបើវានៅរស់អញ្ចឹងដដែលងាប់ឲ្យបាត់បាត់ទៅកុំឲ្យរួមពោទុកគេឯងបើទោះជាម៉ែនេះពិបាកដល់ថ្នាក់ណាក៏ដោយហើយបើសិនជាគ្មានអ្នកតាមមើលទេណាទុកឲ្យម៉ែនេះ ជាអ្នកតាមមើលគេចោះម៉ែនេះចំណាស់នេះទៅហើយនេះម៉ែក៏មិនអាចរស់នៅបានប្រមាណទៀតដែរលេបថ្នាំបដាស៊ីឈ្នួលគេបដាក៏ម៉ែមិនអោយឯងមកពិបាកជាមួយម៉ែដែរណងឯងមកឯងអាងឯងនិយាយពាក្យនឹងរហូត ខ្ញុំហៅម៉ែឯងមកនៅជាមួយខ្ញុំ ពេលម៉ែឯងឈឺជាអីទៅបានខ្ញុំនេះមើលម៉ែឯងហើយម៉ែឯងតែនៅផ្ទះចាស់នោះមីកូនឈួតនឹងមើលម៉ែឯងកើតដែរអីមិនដឹងថាម៉ែឯងឈឺជាទៅស៊ីមឡាក់ហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ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 ខ្ញុំក៏មិនហ៊ានមកខំឯងដែរមកពីខ្លួនឯងសោះហ្នឹងហាមហើយថាកុំអោយទៅធ្វើការនៅស្រុកគេមិនស្ដាប់ទេម៉ែឯងចង់បានលុយច្រើនជាងនៅស្រុកខ្មែរទៀតដល់ពេលមកឈួតនៅស្រុកឯងវិញមិនដឹងអាពួកនោះវាធ្វើស្អីខ្លះទេបានមកវិញឈួតអាឡប់អាលាអញ្ចឹងតែពេលនោះបងឯងក៏បានផ្ញើប្រាក់មកជួយម៉ែហើយនឹងឯងច្រើនដែរតាគេខ្លាចជាបែបនេះក៏ដោយសារតែជួយអ្នកផ្ទះហើយនឹងបងប្អូនដែរតា ឲ្យម៉ែទុកគេចោលអត់បានទេឈួតក៏កូនជាក៏កូនឯងមកដល់ហើយអីបានម៉ែអញ្ចឹងទៅជួយរកបងឯងផងទុកបដៅយូរអត់បានទេណាខ្លាចគេធ្វើបាបទៅរកនៅណាម៉ែយប់ហើយហ្នឹងមិនបាច់ទៅទេ បើគាត់នៅឡោះឡៃជាមួយមួយឈួតហ្នឹងទៀតទេឲ្យគាត់ទៅរកខ្លួនឯងទៅបងឯងនៅឈរធ្វើស្អីឡើងអង្គុយមកបងឯងចង់ទៅរកទៅម្នាក់ឯងហ្នឹងហឺ សសអើយនៅណាកូនសម៉ែមករកូនហើយកូនឯងនៅណាកូនសអូអូយជឹកឆ្កែណាសសអើយនៅណាម៉ែដាំបាយចិនហើយកូនមកយើងទៅផ្ទះហូបបាយមួយគ្នាណាកូនណា ម៉ែមានមហូបមាននំទុកសម្រាប់កូនរួចរាល់អស់ហើយនៅណាកូនម៉ែស្រឡាញ់កូន ទៅនៅផ្ទះជាមួយម៉ែវិញសនៅណាសមកហៅម៉ែមកកូននៅណាចេញមកកូនម៉ែមកកូនអើយ សសកូនម៉ែសកូនម៉ែទៅផ្ទះយើងវិញណាកូនទៅផ្ទះយើងវិញណាម៉ែខំដៅកូនទៅផ្ទះយើងម៉ែមានបាយឲ្យកូនហូបម៉ែមាននំឲ្យកូនម៉ែស្រឡាញ់កូនតែតែម៉ែម៉ែកុំបាយកូនណាកូនកូនកូនឡើងរំថ្មនឹងគុកគេទៀតដែរ ម៉ែអត់វាយកូនទេកូនជប់គប់គេហើយមែនទេចាចាជប់គប់ហើយកលៀនបាយកលៀនបាយអីម៉ែមានបាយម៉ែដាំបាយឲ្យកូនហើយហើយមកទៅហូបបាយណាកូនណាចឹងម៉ែកុំកុំកុំវាយកូនទៀតណាកូនខ្លាចចា ម៉ែអត់វាយកូនទេម៉ែស្រឡាញ់កូនណាកូនអត់វាយទេតាទៅផ្ទះយើងណាកូនណាចាចាចាទៅទៅផ្ទះទៅផ្ទះទៅផ្ទះយើងញ៉ាំបាយញ៉ាំបាយញ៉ាំបាយញ៉ាំបាយណាកូនណាឆ្លៀនបាយអត់មានពីណាធ្វើបាបកូនទៀតទេណាផ្ទះបាយតោះទៅផ្ទះមួយម៉ែណាកូនណា ម៉ែអត់វាយកូនទេម៉ែស្រឡាញ់កូនណាកូនអត់វាយទេតោះទៅផ្ទះយើងណាកូនណាចាចាចាទៅទៅផ្ទះទៅផ្ទះ យាយលេងចានហើយនៅនៅនៅនៅមកកញ្ច្រែងខ្ញុំទៀតក៏មួយអូអញ្ចឹងជួយលេងចានឲ្យនៅសល់អស់ប៉ុណ្ណឹងសិនណាចាំខ្ញុំឲ្យក្មេងនេះមកលេងតាមក្រោយក៏បានដែរចាចាក្មួយចាស្នេហ៍យាយលុយថ្លៃលេងចានអរគុណក្មួយ អញ្ចឹងលាងចានឲ្យនៅសល់ល្អណាព្រោះអីតិចទៀតខ្ញុំទៅមុខណាចាក្មួយចា ត់មានប្លង់ដីអីទៅដាក់ដើម្បីបងរំលោះម៉ូតូទេម៉ែជួយខ្ញុំបន្តិចទៅណាម៉ែណាខ្ញុំមិនអត់ឲ្យម៉ែប្របាក់រឿងសងទេគ្រាន់តែម៉ែយកប្លង់ដីទៅដាក់ទៅគឺគេឲ្យកូនហើយម៉ូតូហ្នឹងហ៎ម៉ែគ្រាន់តែឈើឈ្មោះដាក់ប្លង់ដីឲ្យខ្ញុំសិនទេម៉ែហើយចុះម៉ូតូឯងរងថ្ងៃហ្នឹងអូយម៉ែខ្ញុំគ្រាន់តែចង់លើករិស័យក្នុងឆ្នាំថ្មីមិនបានទេឯម៉ែអាម៉ូតូចាស់នេះប្តីខ្ញុំជាធ្វើការ ហើយ ឆ្នាំថ្មីហើយម៉ែកូនចង់ទិញរបស់ណាថ្មីថ្មីចូលផ្ទះឲ្យមានហុងស៊ុយសេរីសួស្តីណាម៉ែដីនេះណាមិនថាម៉ែមិនចង់ដាក់ប្លង់ដីឲ្យឯងទេណាសាក់ក៏ប៉ុន្តែដូចឯងឃើញស្រាប់ហើយណា ថាសភាពបងស្រីឯងយ៉ាងម៉េចរាល់ថ្ងៃហ្នឹងនេះហើយម៉ែខ្ញុំគ្រាន់តែខ្ចីប្លង់ដីហ្នឹងតែដាក់សិនតាហើយរឿងលុយរឿងកាក់នេះខ្ញុំនឹងប្តីខ្ញុំជាអ្នកសងខ្ញុំមិនអោយម៉ែពិបាកទេណាម៉ែអឺ មកពីខ្ញុំមកមិនដឹង ថាតពឹងពាក់អ្នកណា បាននិយាយខ្ញុំនេះមកពឹងម៉ែឲ្យម៉ែជួយនឹងណាម៉ែពួកខ្ញុំមិនធ្វើឲ្យម៉ែពិបាកចិត្តទេដោយសារតែផ្ទះពួកខ្ញុំនោះធ្វើមិនទាន់ហើយបានជាពួកខ្ញុំមកពឹងម៉ែពួកខ្ញុំទាំងពីរនាក់សន្យាថាមិនធ្វើឲ្យម៉ែពិបាកចិត្តទៀតទេចាម៉ែម៉ែនេះណាមិនដែលចិត្តអាក្រក់ជាមួយកូនណាទេ តែដូចឯង ឃើញនឹងភ្នែកលឺនឹងតិចស្រាប់ហើយតើបងឯងនេះជួនកាលទៅថ្ងៃណាទៅក៏អីទៅថ្ងៃណាទៅក៏អីទៅអញ្ចឹងបានវាពិបាកហ្នឹងណាហើយកូនឯងដឹងស្រាប់ហើយបើដល់ពេលវាធ្វើទុកម្ដងម្ដងវិញទៅរកពេទ្យណាសឹងតែមិនតាន់ទេណាកូនអើយគេហ្នឹងណាគេឈឺមិនដែលចេះមាត់ប្រាប់យើងដូចជាមនុស្សដតីទេហើយម៉ែ នេះកូនខ្ចីតែមួយផ្លែទេណា ពេលគេធ្វើកិច្ចសន្យាដស័យកដាអីរួចរាល់ខ្ញុំយកប្លង់នោះមកឲ្យម៉ែវិញហើយម៉ែជួយកូនបន្តិចទៅណាម៉ែណានេះគេគ្រាន់តែយកប្លង់ហ្នឹងដើម្បីធានាគ្រាន់ដឹងឮគេមិនមែនយកប្លង់ហ្នឹងទៅបាត់ណាម៉ែតែហើយខ្ញុំយកឲ្យម៉ែវិញឯងអើហើយអញ្ចឹងពួកឯងនឹងចង់ទិញម៉ូតូនៅពេលណាទៅអូយម៉ែកាន់តែឆាប់កាន់តែល្អណា សម្រាប់លើម៉ែទេដល់បងណោះ ហើយបើអញ្ចឹងអត់អីទេណាចាំពួកឯងត្រូវការពេលណា ចាំមកយកចោះអរគុណម៉ែដែលបានយល់ពួកខ្ញុំម៉ែកូនសប្បាយចិត្តណាម៉ែខ្ញុំអរគុណម៉ែច្រើនហើយណាខ្ញុំនិយាយឲ្យថាម៉ែមិនចិត្តដាច់ជាមួយកូននោះទេខ្ញុំអរគុណហើយម៉ែហើយម៉ែមិនបាច់ភ័យព្រួយបារម្ភរឿងលុយរឿងកាក់ទេពួកខ្ញុំជាអ្នកសងម៉ែគ្រាន់តែធានាទេណាម៉ែណាអូយអរគុណច្រើនណាម៉ែ អឺអញ្ចឹងខ្ញុំលាម៉ែទៅផ្ទះវិញណាតែចុះកូនសុខសប្បាយណាម៉ែអឺ ក្មួយអឺក្មួយ មាន ការងារអីឲ្យខ្ញុំធ្វើបន្តទៀតមែនទេគឺអត់មានអីទេតែខ្ញុំមកនេះចង់មកប្រាប់យាយថាយាយលាងចានតែមួយថ្ងៃនឹងបានហើយស្អែកយាយមិនបាច់មកលាងទៀតទេហ៎ក្មួយនេះខ្ញុំមានធ្វើអីខុសមែនទេបានជាឲ្យខ្ញុំឈប់លាងចាននៅនឹងទៀតយាយអត់បានធ្វើអីខុសទេ តែខ្ញុំធ្វើនេះដើម្បីបង្ការទឹកមុនតែប៉ុណ្ណោះព្រោះថាខ្លាចកូនស្រីយាយដៃវិកលចរិតនោះមកអុកលកដល់ហាងខ្ញុំថ្ងៃមុនឮថាគប់គេពេញផ្លូវហើយខ្ញុំឮហើយខ្ញុំចេះតែ បារម្ភទៅព្រោះថាយាយជាម្ដាយរបស់គាត់ហើយយាយក៏ធ្វើការនៅទីនេះដែរក្មួយស្រីខ្ញុំសុំបងណាកុំប្រឈប់ខ្ញុំ អត់ឲ្យលៀងចានបន្តទៀតអីណាក្មួយខ្ញុំធានា ថានឹងមិនឲ្យកូនស្រីខ្ញុំមកដល់ទីនេះបានទេ ហើយមួយយ៉ាងទៀតគេក៏អត់ដឹងថាខ្ញុំមកនៅទីនេះដែរណាក្មួយពេលនេះគេអត់ដឹងទេ តែបើសិនជាគេដឹងខ្ញុំខ្លាចព្រោះថាកូនយាយដែលវិកលចរិតហ្នឹងកាចណាស់ក្មួយស្រីខ្ញុំសុំវណាកុំប្រជុំខ្ញុំអីបើខ្ញុំជប់លៀងចាន នៅ ទីនេះ គឺខ្ញុំអត់មានលុយទិញកហូបទេណា ក្មួយខ្ញុំណាអាណិតយាយលើពីអាណិតអីតែខ្ញុំធ្វើម៉េចខ្ញុំក៏ចង់ជួយយាយដែរតែខ្ញុំក៏មិនចង់ឲ្យវាមានរឿងអីកើតឡើងនោះទេ ក្មួយស្រីខ្ញុំសុំវណា កុំបញ្ឈប់ខ្ញុំអី បើសិនជាក្មួយប្រជប់ខ្ញុំ ទៅ កូនខ្ញុំប្រកាសជាអត់មានអីហូបទេ ហើយណាមួយខ្ញុំនេះក៏មានភារកិច្ចត្រូវចាំគេ ហើយម្យ៉ាងទៀតខ្ញុំក៏មានជំងឺប្រចាំខ្លួនដែរណាក្មួយខ្ញុំក៏មិនចង់ដែរយាយខ្ញុំធ្វើនេះតែមិនខំទេ ហើយខ្ញុំមកក៏សុំទោសយាយដូចគ្នាណាក្មួយយាយសុំបងណាអាណិតយាយផងទៅ ឲ្យយាយធ្វើអីក៏បានដែរកុំតែដេញយាយចេញពីទីនេះទៅបានហើយណាក្មួយណាម៉ែ ហើយម៉ែមកផ្ទះខ្ញុំធ្វើស្អីនឹងយកប្រឡប់ហ្នឹងថ្ងៃហ្នឹងម៉ែអត់មានលុយហើយអញ្ចឹងក៏នាំបងកូនឯងមកបាយនៅហ្នឹងម៉ែគឺឃ្លៀនឃ្លៀនបាយហ៎ម៉ែបាយដែរហ្នឹងហើយម៉ែម៉ែនាំគាត់ឡើងលើក្រែទៅចាប់ខ្ញុំដួសបាយម៉ែភាសាហើយម៉ែឯងភាសាមុនទៅខ្ញុំចាំប្តីខ្ញុំ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 ឡអីឈ្ងុយម៉ែអូយម៉ែក៏អត់ដឹងដែរឡើងទៅឡើងតាតាំងតិចទៀតប្អូនកូនឯងគេដួសឲ្យហូបឲ្យឡើងអើយម៉ែឡើងអត់រួចទេម៉ែឡើងកន្លែងនេះវិញអូយចាស់ម៉ែថ្ងៃហ្នឹងខ្ញុំឃ្លានខ្លាំងចង់ស៊ីឲ្យបាយច្រើនហើយពេលខ្ញុំស៊ីហើយម៉ែជួយខ្ញុំទៅវត្ត ខ្ញុំចង់ទៅមើលទំហៃមើលដៃនឹងសហើយមើលយៈយៈធំណាម៉ែនៅក្នុងវត្តណាម៉ែហៅម៉ែហៅម៉ែប្រសាបាយជាមួយគាត់មុនទៅខ្ញុំអត់ឃ្លាន ទេចាំហូបជាមួយប្តីខ្ញុំ កូនឯងមិនហូបជាមួយគ្នាហ្មងទៅកូនខ្ញុំអត់ទេម៉ែម៉ែប្រសាឆ្អែតតែខ្លួនឯងទៅខ្ញុំចាំហូបជាមួយប្តីខ្ញុំ ម៉ែហូបពីឡានណាម៉ាក់ហូបទៅកូនហូបទៅអឺណែណែណែណែណែយកចានទៅអីយកទៅណាកុំយកតាមតិចទៀតណាប្អូនគេមកដួសថែមឲ្យឯណា ចង់ខានច្រឡំហ៎កុំអីអត់ទេទេខ្ញុំតែមិនដាក់បន្តិចទៀតគេមកដួសឲ្យហើយកូនខ្ញុំខ្ញុំខ្ញុំឆ្លាញ់ច្រឡំមិនញ៉ាំនេះញ៉ាំញ៉ាំ ឲ្យតែម្ដងផ្ទះខ្ញុំពេលណាមានរឿងចេះចាប់ចេះហើយឯងថ្ងៃនេះកុំឲ្យខ្ញុំឃើញមុខមួយឈួតនេះយូរអីសោះណាម៉ែកុំឲ្យខ្ញុំអត់បានណាខ្ញុំដាក់វាមកវិញហ្នឹងចេញលឿនចេញចេញម៉ែនាំវាចេញម៉ែនាំវាចេញឲ្យលឿនសា នៅមើលមុខអញទៀតចាញ់អញបែរដល់បងឡើយចាញ់ម៉ែដល់វាចេញលឿនមើលជិះមើលអត់ការងារធ្វើយកមើលតែស្លោប្រេអញបានអីស៊ីហាឈួតឈួតឡាប់ឡាប់ម៉ែដល់លឿនអញអញដាក់មកវេគ្មានដឹងបងលើអា anh ấy dữ ឃើញយើងស្រីស្អាតមែនទេហ៊ានចាំងមកលេបខាយប្រយ័ត្នបើជើងហោះពួកអាចោណែពួកឯខ្លាចមកសាមកណែកូនណាកូនណាកូនណា កុំគប់គេណាកុំវាយគេណា ហើយកុំស្រែកឮពេកយប់ហើយណាកូនតែវាចៅលួចបាយខ្ញុំស៊ីម៉ែអូយមានចៅណាពីណាមកលួចបាយកូនស៊ីហ្នឹងអត់មានទេ អើយហើយមិនវាយម៉ែអញ្ចឹងកូនមិនវាយម៉ែអញ្ចឹងអូយខ្ញុំខ្ញុំអត់ដឹងអីទេខ្ញុំខ្ញុំអត់បានវាយទេអូយអូឈាមខ្ញុំខ្លាចកុំកុំមកចិត្តញ៉ាំកុំមកចិត្តញ៉ាំហ៎ខ្ញុំតើយមិនក៏គុកម៉ែអញ្ចឹងកូនអូយ កូនលំឯងនឹងសាក់វាឆ្លោះគ្នាមួយប្តីវាយប់មិញរត់បាត់តែប្តីតែប្រពន្ធហើយទុកឲ្យកូននៅយំឡើងពេញផ្ទះហើយអាម្ចាស់ម៉ូតូដែលវាមកយកនេះឥឡូវវាមកទារលុយទៀតហើយអ៊ំអ៊ំអ៊ំឯងវិញណាអ៊ំអ៊ំមកយាយខ្ញុំអត់អីទេក្មេងខ្ញុំអត់អីទេ ម៉ៃកុំគិតច្រើនអីដោះស្រាយតាមសម្រួលទៅគ្មានអាគេមកអាកយើងទេកុំភ័យពេកអត់អីក្មួយអត់អីចាអ៊ំអ៊ំទៅផ្ទះវាផ្លេតសិនអ៊ំនេះអាណិតតែចៅឯងដែលវានៅក្មេងអត់ដឹងអីណាក្មួយហើយហើយអ៊ំនឹងទៅរួចអត់អត់អីអ៊ំអាចទៅបានក្មួយ អ៊ំទៅសិនឯងចាអ៊ំចាឈប់យំទៅណាចៅឈប់យំទៅណា យាយមិននៅក្បែរចៅឯងហើយបាត់យំទៅណាយំទៅណាៀបសួរយាយវាសួរលោកយាយហើយចៅទាំងពីរមាន ការអីដែរហ្នឹងខ្ញុំជាបុគ្គលិករបស់ក្រុមហ៊ុនម៉ូតូដែលបងស្រីសាក់បានបងរំលោះ ហើយគាត់មិនបានបងប្រាក់តាមការកំណត់របស់ពួកយើងទេអញ្ចឹងហើយទៅពេលនេះខ្ញុំមកដល់ផ្ទះតែម្ដងហើយគេនៅជននេះក៏បានប្រាប់ថាបងស្រីស័កបានចាក់ចេញពីផ្ទះបាត់ទៅហើយចំណាយប្តីគាត់ក៏ដូចគ្នាដែរចៅអើយពេលនេះខ្ញុំក៏អត់ដឹងថាពួកគេនាំគ្នាទៅណាអស់ដែរគឺអ្នកចិត្តខាងហ្នឹងគេជាអ្នកប្រាប់ទេថាពួកវាហ្នឹងឆ្លោះគ្នា ហើយបានចេញពីផ្ទះបាត់ទាំងពីរអ្នកទៅហើយហើយសូម្បីតកូននេះក៏ຕົកឲ្យខ្ញុំនៅមើលដែរហ្នឹងណា ចឹងលោកយាយតើជាអ្វីនឹងបងសាក់ដែរចាខ្ញុំគឺជាម្ដាយបង្កើតរបស់គេហ្នឹងណាខ្ញុំអត់ដឹងថាពួកគេធ្វើអញ្ចឹងទេណាចៅហើយឥឡូវនេះតើឲ្យយាយធ្វើយ៉ាងម៉េចទៅចៅពួកខ្ញុំបានតាក់ទងទៅគាត់3ថ្ងៃមុនមកម្លេះព្រោះគាត់មិនបានបងប្រាក់ឲ្យខាងយើងអញ្ចឹងមានតែលោកយាយទេជាអ្នកបងប្រាក់ឲ្យខាងយើងព្រោះលោកយាយជាអ្នកធានាដឹងឮ ខ្ញុំចាស់ចំណាស់នេះទៅហើយចៅខ្ញុំមានលុយណាច្រើនយកទៅសងទៅបើសិនជាខ្ញុំដើរស៊ីឈ្នួលនេះស៊ីឈ្នួលគេរាល់ថ្ងៃហ្នឹងក៏ត្រឹមបានតែមួយរស់ទេណាចៅកូនខ្ញុំវាបានសន្យាជាមួយខ្ញុំថាវាជាអ្នកសងទាំងអស់គ្រាន់តែឲ្យខ្ញុំតែម្នាក់នឹងធានាបានហើយខ្ញុំអត់បានដឹងថាវាមានរឿងដល់ថ្នាក់នឹងទេចៅអើយប៉ុន្តែពួកខ្ញុំក៏បានធ្វើតាមចោលដែលបានកំណត់ដែរលោកយាយបើសិនជាលោកយាយគ្មានសមត្ថភាពទេ ពួកយើងនឹងយកដីដែលបានដាក់ធានានេះទៅលក់ដើម្បីទូទាត់កាត់ជាមួយលុយដែលមិនបានបងទាំងអស់ព្រោះពួកគាត់ទាំងពីរនាក់បានរត់គេចបាត់ខ្លួនទៅហើយកាត់ដីកាត់ដីខ្ញុំយកទៅលក់មែនទេចៅ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 អរគុណគួយអាឡូកូនហើយមិនបានជាកូនឯងនាំគ្នារត់បាត់ទៅអញ្ចឹងហ៎ហើយកូនឯងឆ្លោះគ្នា ហើយនាំគ្នាទៅបាត់ទុកកូនចោលនៅម្នាក់ឯងអញ្ចឹងអី ហើយចុះលុយម៉ូតូនោះឲ្យអ្នកណាជាអ្នកសងម៉ែនេះគឺម៉ែនេះចាស់ហើយហើយម៉ែទៅរកលុយពីណាមកសងបានកូនអីធ្វើនេះដូចជាយកកំបិតមកចាក់កឲ្យម៉ែងាប់ទាំងរស់អញ្ចឹងហើយឥឡូវនេះឲ្យម៉ែទៅស្រ័យចំនួនអី គាត់ធ្វើបាបម៉ែយ៉ាងនេះតើឲ្យម៉ែគិតយ៉ាងម៉េចអញនិយាយជាមួយម៉ែវិញមកសាក់អញកុំនៅស្ងៀមអញមកដោះស្រាយមកអញកុំនៅស្ងៀមអញចូលខ្លួនមកដោះស្រាយមកម៉ែចាអើយម៉ែតើរត់ស៊ីសៃបាន មកឲ្យម៉ែនៅរស់រស់កូនកូនធ្វើអញ្ចឹងនេះអញមិនបាច់មកឲ្យឃើញផ្សែងភ្លើងម៉ែទៀតទេគឺម៉ែធ្វើបន្លាហើយជាតិនេះអរគុណហើយក្មួយ អងកុំកាត់ច្រើនតិចអីណាប្រយ័ត្នឈឺគ្មានកូនណាគេຕົកឲ្យម្ដាយគេសងជំនួយទេប្រហែលជាគេនេះមកសងឆាប់ឆាប់ហ្នឹងក៏មកថាបានដែរគ្រាន់ថាពេលនេះគេមិនទាន់ហ៊ានមកអញ្ចឹងណាអ៊ំ អ៊ំអើយអ៊ំអ៊ំសំនៅអត់អ៊ំហើយហើយមិនក្មួយក៏មានការត្រង់បញ្ញាប់បញ្ញាប់ម៉េះអ្នកដែលធ្វើការនៅថៃគេតែមកខ្ញុំមិញនេះគេថាសិក្សាកូននំឯងទៅគេបោកយកលក់នៅថៃបាត់អីហាថាម៉េចសាក់កូនខ្ញុំត្រូវគេបោកយកលក់នៅថៃហ៎អ៊ំអមមកដៃអមអត់ទេអមដល់ខែមួយមួយសិនអមកុំអានចាស់ណាខ្ញុំគេបោកគេទៅលក់នៅថៃជួយផងជួយកូនខ្ញុំផងជួយផងអមអម អ៊ំអ៊ំនឹងខ្លួនឡើងអ៊ំអ៊ំអ៊ំអ៊ំម៉ែនៅណាអញដែរចឹងម៉ែកុំឡើងកុំឡើងអ៊ំអ៊ំកុំឡើងអ៊ំអ៊ំជួយម៉ែខ្ញុំផងម៉ែឡើងអ៊ំអ៊ំអ៊ំអ៊ំមិនឲ្យអ៊ំម៉ែជួយជួយម៉ែខ្ញុំផងអ៊ំអ៊ំ ôm vô lăng ôm ôm ôm ôm mẹ mẹ mẹ mẹ mẹ đây rồi mẹ mẹ anh nghe mẹ mẹ mẹ ai tao qua pin nãy nhung chẳng tê mẹ ai nhật lan cứ nói mẹ ai tụi mơ tụi mày nên đừng vô anh mẹ មើមើយាក់យាក់ធំណាម៉ែនៅក្នុងវត្តមិនបានមកឯងដេកចឹងនេះឡើងម៉ែបានពីណាធ្វើបាយឲ្យខ្ញុំម៉ែឯងងើបឡើងមើលមិនម៉ែឯងដេកលក់ចឹងម៉ែម៉ែ Mm-hmm. ម៉ែថើកឡើងមកម៉ែឯងចង់ស្អាតអត់បើម៉ែឯងចង់ស្អាតណាចាំកូនផាត់មុខឯងណាម៉ែណាម៉ែឯងចង់ស្អាតអត់ញើមិនណា ទៅជីកតម្រៃមួយកូនហើយមានយៈទៀតដែរម៉ែទៅមើលយៈម៉ែណា mình mãi anh nghiệp chân mai mai má này mà chạy mai anh đi lụi du má dùm phải nè <laughs> mai mai anh đây từ ai du mai មកឯងឆ្លើយមកម៉ែអត់អីទេតែម៉ែចង់ដេកបន្តិចទៀតម៉ែអស់អីហើយណាកូនអញចង់ដេកចុះម៉ែចង់ដេកម៉ែឯងមិនដេកទេម៉ែទៅវត្តមួយកូនវិញទៅមើលតម្រៃហ៎ ថ្មីធំណាណាប៉ុណ្ណា ចង់យកខ្ញុំម៉ាញទៅណាគេយកម៉ាញទៅព្យាបាលនៅពេទ្យចុះគេធ្វើបាបម៉ែខ្ញុំអត់ចុះគេមិនធ្វើបាបម៉ែឯងទេគេព្យាបាលម៉ែឯងជាហើយគេនឹងយកត្រឡប់មកវិញទៅទៅទៅពេទ្យទៅពេទ្យគេចាក់ថ្នាំម៉ែខ្ញុំអត់ឲ្យម៉ែយើងទៅទេគេចាក់ថ្នាំ ឲ្យម៉ែឯងជា ពេលម៉ែឯងជាហើយ គេនឹងយកម៉ែឯងត្រឡប់មកវិញហើយតោះកំលើខ្វត់ទៀតមើលទៅគាត់ស្លេកស្លាំងដល់ហើយនេះតោះប្រញាប់យកទៅពេទ្យទៅតោះចាគាត់ទៅពេទ្យចឹងចឹងខ្ញុំទៅដែរទៅដែរមកមក ខ្ញុំគេនៅឯណាអងសម្រាប់ខ្លះទៅ កំផឹងនិយាយពេកតិចទៀតកូនហើយនឹងចៅអងមកដល់ហើយខ្ញុំចង់និយាយជាមួយគេណាជួយតាមគេឲ្យខ្ញុំបន្តិចមកចាអង Sao Mau chết mẹ mà con Mẹ Xong vậy chứ mũi khùng tay Mẹ Nhà bay ai nặng mẹ Mẹ ọt cái lý tí cực Sao học bài ai nặng con gì hay mà anh cái tất cả mày mày chết ban ta lập tụi với nhai cô sao bà ọt vì mày tới con anh thử theo mình nhảy anh ở ban đó con mày ọt ban đâu chụp với con tiệt thế យអើយបានក្មួយនេះហើយតទៅមុខទៀតអ៊ំមិនដឹងថាអ៊ំរស់នៅបានប៉ុណ្ណាទៀតទេមានតែអ៊ំសង្ឃឹមលើអ្នកទាំងអស់គ្នានឹងហើយ កូនខ្ញុំនេះវាមិនដូចមនុស្សទូទៅទេខ្ញុំ អាណិតវាណាបើអត់ពីខ្ញុំទៅ មិនដឹងថាបានអ្នកណាមកជួយគិតគូទេអូនអូនមកខាងនេះពេកណាអូនសម្រាប់ទៅសោ